ហ្នឹងណាបើយើងមាន ជំងឺផ្លូវកាយយើងមិនបានសេចក្តីសុខពិតប្រកបទីណាម្ចាស់ខ្លួនយើងហ្នឹងណានឹងឯងក៏យើងមានជំងឺអានឹងខ្ញុំណាគ្រាន់តែលើកថាជំងឺរូបកាយផងណាអាជំងឺកិលេសនេះវាដុតរោលចិត្តប៉ុណ្ណាទៅ មើលមើលឥឡូវយើងគិតថា យើងមានរូបកាយហើយយើងគិតរស់នៅ ត្រឹមតែរូបកាយនិងបច្ច័យ4ទ្រព្យសម្បត្តិនឹងឲ្យបាន សុខប៉ុណ្ណា បើគ្រាន់តែជំងឺរូបកាយនឹងវាឲ្យយើងលំបាកហើយឲ្យថែមកិលេសទៅទៀតគូឲ្យយើងសង្វេគណាស់ចឹងដូច្នេះសម្រាប់រូបកាយនេះដែលយើងខំ ទទួលទានបាយគុណចាស់ដឹងថាប្រព្រឹត្តព្រមចរិយធម៌ហើយណាបើនិយាយពីបងប្អូនកូនចៅខំទូទានបាយប្រើប្រាស់ចៃ4អីសពគ្រប់ហ្នឹងបើមិនទុកសម្រាប់ជាភាជាអ្នកដាក់បនទេដោយសទ្ធានិងបញ្ញាដល់ពុទ្ធធัวប្រសង់ជាទីពឹងទីរលឹកអីចឹងទៅ មានទានទៅ មានសិលទៅ មើលមើលទៅយើង ត្រេកអរនឹងការរស់នឹងដើម្បីអីទៅបញ្ញខណ្ឌនេះ ពិចារណាមើលមើលបើមិនដើម្បីជាភេទជាអ្នកដាក់បនទេ យើងគិតធ្វើខ្លួនឯងនឹងជាធុងសម្រាមអីមិនណាធុងសម្រាមគ្រាន់ទេណាធុងដាក់កិលេសនេះណាគឺស្អុយទៅដល់ទេវតាគាត់ណាទាំងបដោយខ្យល់ទាំងបច្រាស់ខ្យល់ណានឹងឯងត្រូវតែប្រមូលសម្រាមនឹងចេញអំពីអត្តភាពរបស់យើង ហើយសម្រាមមែនទេក៏យើងត្រូវយកទៅចោលឲ្យអីអីនៅនំពេញអីអីហ្នឹងចាំតែឡានមកតែអណាហើយយកដាក់ឡានអីអីចឹងទៅជួលគេណានឹងឯងហើយចោសម្រាមក្នុងចិត្តយើងនេះណាតើយើង រស់នៅដើម្បីប្រមូលសម្រាម ដាក់ខ្លួនឬក៏ត្រូវតែបោះសម្អាតឲ្យស្អាតឲ្យទៅជាភាជនៈល្អហើយមើលមើលសម្រាមហើយនឹងការដល់បរតនត្រ័យ សម្រាមជាមួយនឹងការធ្វើទានជាមួយនឹងការរសាសិលមើលមើលវាខុសគ្នាមែនទេណាតើយើងគិតឲ្យជីវិតរបស់យើង ជាធំសម្រាម ឬក៏ជា ភេជាអ្នកមេះដើម្បីទទួលរតនៈគឺពុទ្ធរតនៈធម្មរតនៈសង្ឃរតនៈព្រះសិបតនៈមកតេយវ័នព្រះអង្គទ្រង់យាងទៅប្រទានពធទេសនាក្នុងថ្ងៃពេញបូរមី15កើតខែអាសាឍ ប៉ុណ្ណាហើយក៏បានប្រទានឧបសម្បទាឲ្យដល់ព្រះអញ្ញាកោនដេញៈនឹងក៏ចាប់ផ្ដើមកើតមានប្រសំជាសង្ឃរតនៈព្រះរិយសង្ឃរតនៈមានពុទ្ធរតនៈមួយ ធម្មរតនៈមួយ និងសង្ឃរតនៈជាគម្រប់3អស្ចារ្យណាស់ទឹកដីនឹងថ្លៃថ្លាអស្ចារ្យទៅមែនទែនទាំងព្រះឥសិបតនៈមេកទេយវ័នហ្នឹងណាគឺ ជាទឹកដីដែលព្រះអង្គគង់ចាំប្រសាទី1ជាទឹកដីដែលកើតមានពធទេសនាមុនគេ ជាទឹកដីដែលមានបុគ្គលសម្រាប់មគ្គផលមុនគេ ជាទឹកដីដែលមានអ្នកបួសមុនគេ ជាទឹកដីដែលមាន ប្រសង់សម្រាប់ព្រះអរហន្ត ជាព្រះអរហន្តមុនគេឃើញទេអស្ចារ្យណាស់ហ្នឹងឯងមានប្រសូត ធំពីរទាំងគឺបឋមចក្រកប្រវត្តនៈសោតហើយនឹងអនត្តលក្ខណៈសោតក្រោយក្រោយមកក៏មានពុទ្ធិកាអង្គសម្ដែងតែហោហែនឹងចឹងគឺយើងនឹករលឹកដល់ត្រីអសិបតនមគតិយវ័នយើងមករលឹកជីវិតរបស់យើងនេះមើលមើលចឹងបើយើង បាន ទទួល ព្រះសម្មាសម្ពុទ្ធជាទីពឹងទីរលឹកដោយសទ្ធានិងបញ្ញាតើ ជីវិតរបស់យើងនឹងស្រស់ថ្លាទៅថ្លៃថ្នូរទៅ គួរឲ្យយើងរស់នៅជាសុខមានពោជនីយដ្ឋានសម្រាប់យើងគោរពបូជាបណ្ណាហើយយើងប្រៀបមើលពពុទ្ធដែលគង់ប្រថាប់នៅក្នុងខ្លួនយើង ហើយនឹងខ្មោចព្រៃបិសាចនឹងឯងដែលវាមកគ្រប់គ្រងជីវិតឲ្យយើងស្វែងរកនៅរបស់សៅម៉ងរបស់ស្មោកគ្រោកនឹងឯងផ្សេងផ្សេងយកមកបូជាសែន ព្រេនឲ្យខ្មោចព្រាយបិសាចអសូរកាយកាចកាចហ្នឹងតើយើងទុកខ្លួនយើងឲ្យ ខ្មោចមកសង្ខិតនៅឬក៏ត្រូវយាងព្រះអង្គមកគង់អាហ្នឹងហើយដូចវេសាលីអញ្ចឹងមើលព្រះអង្គយាងទៅអញ្ចឹងតាមទលេគង្គាហ្នឹងចេញពីវត្តវេលវ័នទៅព្រះអង្គទ្រង់ដាច់យាងទៅតាមបាតពិមិសារៀបចំ ណាផ្លូវដំណើរថ្វាយព្រះអង្គភិក្ខុសង្ឃ500អង្គចឹងព្រះដ៏មានពភាព្រះអង្គទ្រង់និមិត្តនៅទូក499ទៀតជាគម្រប់500នឹងព្រះអង្គហើយព្រះអង្គនិមិត្តព្រះសម្មាសម្ពុទ្ធ499អង្គទៀតនិងភិក្ខុសង្ឃ500អង្គ500អង្គគ្រប់ទូកទាំងអស់កណា នឹងនៅក្នុងវគ្គជីរក្សាដីកាទៀតបានសម្ដែងកន្លែងហ្នឹងព្រះអង្គយាងទៅក៏ក្រឹកក៏ក្រែងទៀតដោយពុទ្ធានុភាពតាកទួងទៅនឹងបុណ្យដែលព្រះអង្គបាន បំពេញមកក្នុងការ បំរើចែកដីព្រះបច្ចេកពុទ្ធកាលដែលព្រះអង្គនៅជាសង្ឃព្រាហ្មណ៍ក្នុងកាលនោះ សុសិមៈជាបុត្រហ្នឹងទៅរៀននៅនគរទីសាប៉ាម៉ោកហ្នឹងហើយរៀនឆ្លាតឆ្លះចេះដឹងបានជួបព្រះបច្ចេកពុទ្ធហ្នឹងឯងបាននៅក្នុងអវាទព្រះបច្ចេកពុទ្ធហ្នឹងពីអភិសមាចារពីអីអីដែលព្រះបច្ចេកពុទ្ធសម្ដែង ទៅនៅ ក្នុងទោសរបស់កាមអីអីផ្សេងផ្សេងហ្នឹងมันបាន ប្រកាសអរិយសច្ចធម៌ទេហើយបច្ចេកពោធិញ្ញាណកើតឡើងទាំង ដោយ អភិនិហាបារមីពីអសង្ខ័យមួយសែនកាប់មកគណៈបានឃើញអរិយសច្ចធម៌គណៈហ្នឹងឯងហើយក៏បរិនិព្វានទៅទៀតទៅហើយព្រះបរមពុរិស័ទសង្ឃព្រាមនឹករលឹកកូនណាធ្វើដំណើរតម្រំតែទៅដល់នគរតកសិលានឹងដឹងថា កូននឹងមករៀនចេះដឹងហើយហើយក៏បាន ជាព្រះបច្ចេកពុទ្ធបរិនិព្វានទៅហើយ ពួកយើងកសាងបច្ច័យដីតម្កល់ប្រធាបនេះណាបូជាប្រសពរើសអធិធៀបតម្កល់ទុកក្នុងបច្ច័យដីហ្នឹងទៅបានឃើញតែអធិធៀបរបស់កូនទៀតណាអត់មានដឹងតំណឹងអីសោះព្រោះវាឆ្ងាយណានឹងឯងមិនមានទូរស័ព្ទទូរសាអីណាក៏ធ្វើដំណើរទៅហ្នឹងទៅជួបតែឆ្អឹងហ្នឹងទៅម្ដងទៅប៉ុន្តែ ជ្រាបជ្រាបពាក្យថា ព្រះ បច្ចេកពុទ្ធនេះនឹងឯងទាំងជ្រាបគុណបណ្ណាបណ្ណាតាមអភិញ្ញហាបារមីរបស់ ព្រះបរមពុរិស័ទព្រះអង្គបំពេញមកព្រះអង្គជ្រះថ្លាថែរសាបច្ច័យដីនឹងមិនជាខ្ពស់អីទៅដូចជាបកោដំចែកដីអីយើងចែកដីអីព្រះមហាសក្យនីចែកដីអីទេគឺថាអាច ធ្វើជាពីដាមពីលើបានទាំងណាដោតបង្គោលឈើបង្គោលអស័យទៅ ប្រក់ពីដាមបានដោយសម្ពុតហើយគៀខ្សាច់ឲ្យស្មើដាំផ្កាថែរសាជុំវិញបច្ច័យដីនឹងឯងមើលក្នុងអត្ថកថារតនសោតក៏មានកថាផ្សេងទៀតក៏មានដែរចំណា រតនសោតហ្នឹងចំរឿងរ៉ាវដែលរៀបរាប់ពីព្រះអង្គទ្រង់យាង ទៅ សម្ដែងរតនសោតហ្នឹងកិច្ចការងារដែលព្រះអង្គធ្វើប៉ុណ្ណឹងជាបញ្ញានុភាពដែល បានឲ្យព្រះអង្គបានត្រាស់ជាពុទ្ធហើយព្រះអង្គយាង ទៅនគរវេសលីនឹងដែលកើតទូរភឹកអត់បាយមានអមនុស្សខ្មោចស្លាប់សម្បើមទាំងជាកន្លែងដែលមិនស្អាតនឹង គឺភ្លៀងយ៉ាងធំនាំយកសាក់សពហូរអស់ភ្លៀងនឹងភ្លៀងតល់តែធ្វើឲ្យសាក់សពអណ្ដែតអណ្ដែតអណ្ដែតហូរចូលមកបាត់អស់អំពីទីដែលព្រះអង្គទ្រង់យាងទៅនឹងចឹងក៏ណាព្រះអង្គទ្រង់ព្រះនាមតសពតោហ្នឹងក៏ព្រះអង្គទ្រង់ធ្វើដំណើរទៅកាន់ព្រះនិព្វាននឹងឯងទៅតាមផ្លូវដែលល្អទៅក្នុងទីដែលល្អហ្នឹង ហើយក៏ព្រះអង្គយាងទៅកម្មទីស្អាតនឹងមួយផងដែរទ្រង់ព្រះនាមថាសុកតោហ្នឹងណានឹងឯងហើយតាមតលេគង្គាហ្នឹងឈូកដោះឡើងទៀតមកពេលដែលព្រះអង្គទ្រង់ស្ដេចយាងទៅហ្នឹងណាអីតលេ ណា មានឈូកដោះនេះដោះមកចេញផ្កាចេញស្លឹកល្អហោហែទុកតែផ្លូវទូកព្រះសម្មាសម្ពុទ្ធទ្រង់មានចក្ខុ1000គឺសំដែងពេលនឹងឯង ពេលដែលព្រះអង្គទ្រង់និមិត្តពុទ្ធ500អង្គនឹងឯងមានប្រណេត1000នឹងទាំងភិក្ខុសង្ឃជាព្រះអរហន្ត500អង្គ500ទូកមើលមើលទាំងក្រឹកក្រែងអស្ចារ្យប៉ុណ្ណានឹងក្នុងដំណើរដែលព្រះអង្គទ្រង់ស្ដេចយាងទៅកាន់ទីស្អាតពិស្ដាទៅក៏នៅលើគុណចាស់អង្គកិនិយវិជុព្រះអង្គគឺ មានប្រហັບតីអធិស្រ័យច្រើនទៅ ក្នុងរឿងរ៉ាវក៏ណាស្ដាប់ទៅក៏ញាតិញោមបងប្អូនកូនចៅសំបនិស័យជ្រះថ្លាក្នុងបរតនត្រ័យដែលខ្ញុំណាលើកបន្តិចហ្នឹងចង់បញ្ជាក់ថាព្រះអង្គយាង ទៅកាន់ទីស្អាតយ៉ាងណាមិញការដែលយើងអរតនាព្រះអង្គយកមកទុកដាក់ក្នុងខ្លួនយើងនេះតែយើងគិតមិនខ្មិចគិតឲ្យវាស្អុយលប់ទៅរូបព្រះអង្គអញ្ចឹងទៅហ៎យើងថាពុទ្ធាំងសរណង្គឆាមិ យាងព្រះអង្គគង់ប្រថាប់នៅក្នុង ជីវិតរបស់ខ្ញុំព្រះអង្គមโนទ្វារវិថីចិត្តទាំងមានគុណពុទ្ធមកជាអារម្មណ៍ហ្នឹងណាគឺដូចយើងយាងព្រះអង្គមកអញ្ចឹងហើយយើងអត់គិតកសាងប្រគុណកត់ថ្វាយព្រះអង្គទេយាងព្រះអង្គមកគង់ក្នុងជីវិតយើងហ្នឹងហើយយើងអត់មានគិតកសាងបឋមចេតដី ទេ ស្ដាប់ធัวរៀនធัวសប្ងៃហ្នឹងហ្នឹងឯងយាងព្រះអង្គមករੂកន្លែងចាក់សម្រាមហ្នឹងឯង ក្នុងជីវិតរបស់យើងហ្នឹងស្មោកក្រោកអញ្ចឹងយើងព្រះអង្គមកដែរវាតល់តែយើងសម្អាតណាកុំឲ្យវាស្អុយទៅដោយក្លិនឆ្អាបរាគៈទោសៈមោហៈសពគ្រប់ដែលនាំឲ្យមាននៅវិវាទអាស្រ័យវិវាទតមូលផ្សេងផ្សេងមានអ៊ីសាចំណែនមច្ឆរិយៈសេចក្តីកំណាញ់អីអីទាំងអស់ហ្នឹងគិតមើលចឹងផងណា គិតមើលចាំផងយើងគិតមើលរឿងរឿងដើមគឺមកអំពីយើងចិត្តតែចង់បានអីតែពីគ្នាឯងហ្នឹងលោភៈនឹងវាសម្បើមអញ្ចឹងទៅវាអត់ចេះពិចារណាមើលថា អ្វីដែលយើងត្រូវបាននឹងគឺពីបត្រៃបីដកពុទ្ធដីកាដែលព្រះអង្គជាបុគ្គលអស់កិលេសជា បរមគ្រូបរមសាស្តាហើយតែចង់បានអីពីគ្នាឯងហ្នឹងហ្នឹងឯងជាអ្នកមានរាគៈទោសៈមោហៈសេចក្តីសោកក្តីសៅមងមាន ជាតិជារៀបជាធិមរណៈនឹងឯងយើងគួរតែមេត្តាករណាអញ្ចឹងទៅហើយមានស្មារតីខំសាងសេចក្តីល្អឲ្យជាគុណសម្បត្តិខ្លួនឯងទៅហើយយើងខ្វះគុណសម្បត្តិចេះចង់ឲ្យគេគោរពដល់តែគេឃើញការខ្វះខាតរបស់យើងវាធ្លាក់ចុះនៅការគោរពអានឹងឯងដែលជាឫសគល់នៃការបែកបាក់ទាំងក្នុងការគ្រប់គ្រងវត្តនឹងណាគុណចាស់អង្គគ្រូបច្ចៅអធិការនឹង គឺចាំបាច់ត្រូវតែសិក្សារៀនសូត្រតែហ្មងចឹងឲ្យចេះដឹងច្រើនតែហ្មងណាចឹងគឺមិនមែនត្រឹមតែការប្រព្រឹត្តទៅដោយគុណធម៌នឹងតែមួយមុខនឹងបានទេចឹងគុណធម៌នោះក៏តាកតងនឹងចេះដឹងច្រើនដែរទាំងវិន័យទាំងប្រសូតទាំងព្រះអភិធម្មបើយើង សពថ្ងៃស្ថិតនៅក្នុងភាពជានិយបុគ្គលអីអីអញ្ចឹងអស់យ៉ាងហើយនឹងត្រូវស្ដាប់ច្រើនរៀនច្រើនទាំងហើយជាពិសេសស្ថិតនៅក្នុង ភាពជាអ្នកគ្រប់គ្រងត្រូវបរិស័ទនឹងឯងសាកសួរវិន័យអានេះមិនទៅលោកម្ចាស់គ្រូហ្នឹងគឺថាគុណចាស់បរិបច្ឆាវឹបភ្លាមអញ្ចឹងទៅនេះឯងដែលបង្កើតទឹកចិត្តជ្រះថ្លា មានបំណងប្រាថ្នាគោរពស្រឡាញ់លោកម្ចាស់គ្រូនឹងត្រៃលែងណាលោកម្ចាស់គ្រូគួរជាទីគោរពជ្រះថ្លាមែនទែនលោកត្រួតត្រងនៅគុណដោយការបប្រតិបត្តិហើយលោកត្រួតត្រងបរិយ័តទៅធัวដូចព្រះពុទ្ធអង្គប្រថាប់នៅក្នុងបកាយរបស់លោកអញ្ចឹងហ្នឹងហើយជាឃ្លាំងពធัว ណាជាចក្ខុរបស់អាត្មាអញអីអីចឹងទៅវាកើតសេចក្តីគោរពដល់បរិស័ទទាំងភិក្ខុសាមណេរទាំងឧបាសកបាសិកាផ្លូវធัวអីហ្នឹងប្រសូតអីហ្នឹងព្រះអភិធម្មអីហ្នឹងហើយចុះបើប្រកដីអត់មានការបង្ហាត់បង្រៀនទេអត់មានឱវាទទេហើយសួរអីក៏អត់ចេះហើយសភាពនៃចិត្តហ្នឹងមើលទៅដូចជាប់ជំពាក់នឹងលេបនឹងយោះអីច្រើនទៅទៀតដល់អញ្ចឹងធ្វើម៉េច បរិស័ទដែលធ្ងន់ក្នុងធัวវិន័យនឹងឲ្យមាន ចិត្តជ្រះថ្លាគោរពដល់អញ្ចឹងគុណចាស់ថាអញជាបចៅអធិការអញ្ចឹងអញថាអីអញថាអីគេត្រូវស្ដាប់ដល់តែគេអត់ស្ដាប់កើតរឿងមួម៉ៅកើតរឿងមួម៉ៅយាយចេះយាយចោះអានឹងឯងទៀតសភាពការដែលគ្រប់ទីកន្លែងដែលនាំឲ្យមានវិវាទកើតឡើងហ្នឹងអាស្រ័យវិវាទតមូលទាំងអស់ហ្នឹងទាំងគឺមិនមែនចេះតែមកពីអ្នកដតីទេ ដែលគេមិនខ្លាចយើងមិនគោរពយើងមិនស្ដាប់យើងនឹងណាហើយយើងចេះតែសម្លឹងមើលទោសអ្នកដតីអត់មើលការខ្វះខាតរបស់យើងចឹងដូច្នេះគឺកាលណាបើជាកល្យាណមិត្តក្នុងអង្គត្រនិកាយសត្តកនិបាតណាអង្គសំដែងអំពីទុតិយៈសក្ខាសោនេះមានបតមៈសក្ខាអត់មានស្អែកទេណាហ្នឹងហើយមិនមែនសិក្ខាទេណាសក្ខាសោ គឺជាមិត្តសម្លាញ់ចឹងគាត់ណា ជាគ្រូជាអាចារ្យហ្នឹងគឺមានគុណធម៌អីខ្លះអីខ្លះគុណចាស់មើលតាមហ្នឹងហើយគុណចាស់នៅក្មេងក្មេងរៀនឆាប់ចេះឆាប់ចាំ ប្រឹងប្រែងស្វែងរកការសិក្សារៀនសូត្រនឹងឲ្យបានច្រើនដើម្បីត្រួតត្រង ទាំងបរិយ័តិសធម្មនិងបរិបត្តិសធម្មនឹងឯងដល់អញ្ចឹងទៅប្រគុណចាស់មានបឋមចេតដីទៀតបន្ទាប់ពីប្រគុណកត់ហើយហើយមានធម្មារាមទៀត អារាមគឺពធัวទាំងអារាមដែលជាសង្ឃារាម សង្ឃៈតាមផ្លូវពធัวគឺសិលសមាធិបញ្ញាទាំងកណាហ្នឹងគឺជាធម្មារាមគឺសង្ឃារាមអញ្ចឹងគឺក្នុងជីវិតរបស់ គុណចាស់ក៏ដូចជាពុទ្ធបរិស័ទយើងខំតាមនឹងទៅណា ធ្វើឲ្យជីវិតរបស់យើងនឹងឯងមាន ប្រគុណកតផងមានបឋមចេតដីផងមានធម្មេរាមឬក៏សង្ឃារាមនឹងផងហើយចាំមើលទេវតាយាងមកដូចតែព្រះអង្គយាងទៅវេសលីអញ្ចឹងទេវតាយាងមកព្រឹបព្រឹបព្រឹបពូអមនុស្សរត់ខ្ទេចខ្ទីអស់នឹងឯងរត់ គឺចែកផ្លូវគ្នារត់អស់ឲ្យលីងចាំទៅទាំងទេវតាសុទ្ធតែស័កធំធំមកពួកនឹងខ្លាចអំណាចទេវតាទាំងអត់នៅបានទេរត់ចេញអស់ពីក្រុងវេសាលីហ្នឹងយ៉ាងណាមិញដល់តែយើងមានពុទ្ធទួប្រសំទៅណាទេវតាគឺសទ្ធាសិលសត្តចាគៈបញ្ញា ហេរេអតបៈប្រព្រំយាងមកទៀតមេត្តាករណាមុទិតាអបេខាហើយមើលមើលយើងរៀបចំ បូជនីយដ្ឋានរបស់យើងនឹងឯងដោយរបងគាត់ជុំវិញនឹងឯងដោយអំណាចនៃសេចក្តីអត់ធន់ជាមួយគ្នានឹងសីលគុណណាដែលមានសេចក្តីអត់ធន់នឹងឯងជាសសរមមមណាស់កណាហើយដាក់របងចឹងទៅគឺសិលណានឹងឯងមានសេចក្តីអត់ធន់នឹងជារបងសម្រាប់ឲ្យសិលនឹងរឹងមាំ មានផ្លូវពីខាងក្រៅចឹងទៅដោយហេរិអតបៈទៀតនឹងឯងសម្រាប់ដើរយាមលបាតអីអីហ្នឹងការពីនឹងមានផ្លូវក្រៅលបងទៀតហើយមានផ្លូវចូលមកតាមខ្លោងទ្វារទៀតខ្លោងទ្វារហ្នឹងគឺជាសតិប្បដ្ឋានទាំងផ្លូវចូលមកគឺជាអរិយមគ្គប្រកបដោយអង្គ8ប្រការណាចូលមកកាន់ប្រាសាទធัวគឺពោធិបត្តយៈធัวក្នុងនគរគឺព្រះនិព្វាន ដែលព្រះអរិយបុគ្គលចូលកម្មផលសមាបត្តិមាន ព្រះនិព្វានជាអារម្មណ៍ណាមានស្រះបោកធរណីទាំងគឺមេត្តាធัวទាំងទឹកតិចស្អាតល្អណាស់ដោយការឈូកទាំងឡាយទាំងដែលជាលំអនៅក្នុងព្រះនគរហ្នឹងមើលមើលមានដើមឈើមានស្មៅអីអីទាំងអស់ប្រព្រឹត្តទៅខ្យល់បក់រហើយលហៀលហៀមកស្ងប់ទៅដោយសមាធិ កណាពន្លឺភ្លឺស្វាងទាំងគឺបញ្ញាអានេះយើងនឹករលឹកឃើញដល់ពោជនីយដ្ឋានក្នុងជីវិតរបស់យើងតែប៉ុណ្ណឹងទៅឲ្យតែពុទ្ធបរិស័ទស្វែងរកពីខ្លួនឯងអញ្ចឹងទៅអស់រឿងណាអត់មានចាំបាច់យើងខ្វាយខ្វល់ចង់បានអីពីអ្នកដតីទេអានឹងគឺមែនមែនអញ្ចឹងណាតែចង់បានអីអ្នកណាមានអីឲ្យយើងនឹងឯងសັບតែ នៅខ្វះខាតនៅមិនចេះមិនដឹងអីអញ្ចឹងចេះតែនាំគ្នាជួយដោយការព្រមព្រៀងគ្នាទៅ ដើម្បីឲ្យបានចម្រើនទៅដោយការចេះដឹងនឹងយើងចង់បានសេចក្តីល្អសិក្សាពីបត្រៃបីដកហើយធ្វើឲ្យសម្រេចដោយខ្លួនឯងសូមពីខ្លួនឯងអានឹងចំតួពុទ្ធសាសនាចឹងដែលឈ្មោះថាមានខ្លួនឯងជាទីពឹងចឹងគឺ ក្នុងសេចក្តីដែលខ្ញុំណារៀបរាប់នេះដើម្បីថាឲ្យញាតិញោមពុទ្ធបរិស័ទទាំងអស់រស់នៅដើម្បីថែរក្សាចិត្តណាបើយើងរស់នៅ មិនដើម្បីថែរក្សាចិត្តខ្លួនឯងទេសួរថាសួរសួរថារស់នៅធ្វើអីដល់ថ្ងៃហ្នឹងខ្លាចស្លាប់អីអូខ្លាចអីចង់រស់នៅធ្វើអីគឺណាអាហ្នឹងឯងបន្តតែយើងយល់ណារស់នៅនឹងដើម្បីថែរក្សាចិត្តណានឹងឯងសំខាន់ណាស់ណាខ្លឹមសារណាណែកបិតណា យើងវាចេះតែតុបតែងស្រោមមួយស្រោមស្អាតដាំសិតទៅត្បូងពេជ្រក្រហមភ្លឺហើយទៅរួមមាសរស់ត្បូងមកប្រដាប់ដងអីអីនឹងទៀតដាក់ភ្លឺប៉ុន្តែផ្លែកបិតនឹងច្រេះចាប់ហ៎ចាប់នឹងឯងទន់ឲ្យរវត់អានឹងវាមានប្រយោជន៍អីកបិតគ្រាន់តែដាក់តាំងកាត់អីមិនដាច់អញ្ចឹងណែ ធម្មតាកវិតដែលគេប្រើការសម្រាប់កាប់អីកាប់អីហ្នឹងណាដងហ្នឹងក្រំតែល្មមសម្រាប់កាន់នៅប៉ុណ្ណឹងទេសំខាន់គឺដែកដែលលួតឲ្យបានរឹងល្អដែកថែបហើយមុតសំលៀងយ៉ាងមុតអាហ្នឹងជាប្រយោជន៍របស់កម្មបិតយ៉ាងណាមិញជីវិតរបស់យើងអញ្ចឹងណាវាបានតែស្រោមវាបានតែដងនឹងហឹកហាក់អឺហាប៉ុន្តែដល់តែនិយាយពីបញ្ញាកាត់កិលេស ណាអត់ជំរះតែស្មៅកវែលជ្រូកទាំងដាច់ផងណានឹងឯងយកមកកាត់អីទាំងនឹងឲ្យថាមានសិល5នឹងមិនគ្រប់5ឲ្យរបាន2 3អី ខ្លះបដើបដើអត់នឹងថាឲ្យបានមួយណាអត់ទៀត ក្នុង5នឹងទៅទៀតមើលមើលតើប្រយោជន៍នៃជីវិតនឹងនៅត្រង់ណា វាដូចជាប្រយោជន៍របស់កំបិតវានៅត្រង់កាប់អីមុតហើយបើមុខកវិតនឹងវាកាប់អីអត់ដាច់វាល្អតែស្រោមល្អតែដងអញ្ចឹងអាហ្នឹងឲ្យពុទ្ធបរិស័ទបងប្អូនកូនចៅយល់ពីខ្លឹមសារនៃជីវិត គឺកំបិតដែលមុតហ្នឹងសំដៅយកតួបញ្ញានឹងឯងទាំងហ្នឹងដូច្នេះយើង រស់នៅថែរក្សាចិត្តណាហើយស្ដាប់